ស់ដែលកំពុងតែទស្សនាការផ្សាយរបស់ទូរទស្សន៍ KK CCTV ផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃអាទិត្យ400ខែអាសាឍឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវនៅថ្ងៃទី 17ខែកក្កដាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិវិភាសាស្ដីអំពីសិទ្ធិមនុស្សអាសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សហៅកាត់ថា UN UDHR អញ្ចឹងហើយហ្នឹងហើយតែសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបជាមួយនឹងវាគ្មិនរបស់យើងអញ្ចឹងសូមថាញាតិញោមប្រហែលស្គាល់ហើយគុណចាស់វិរិយៈធម្មោទៀតថេនសូមស្វាគមន៍ហើយនឹង ណែស្វាគមន៍លោកធីតាញ់តឹងដែលជាប្រធានសាខាសហព័ន្ធប្រចាំនៅទីក្រុងស៊ីដនីរបស់យើងណាបាទស្វាគមន៍បងអង្គពីអង្គអូខេហ្នឹងហើយឥឡូវយើងជួបគ្នាមកសាជាថ្មីពីពិសិលមិញយើងបានជជែកគ្នាខ្លះខ្លះអំពីសិទ្ធិមនុស្សស្ដីពីសិទ្ធិសកលហ្នឹងឥឡូវហ្នឹងយើងបាន ចូលមកក្នុងកិច្ចពិភាក្សាចូលទៅក្នុងការពិភាក្សានៃសេចក្តីទាំងអស់ហ្នឹងចឹងសូមប្រកួតទៅលើ គុណចាស់វិរិយធម្មោដើម្បី ជួយធ្វើការផ្ដើមសេចក្តីហើយនឹងការចូលក្នុងកិច្ចភាសារបស់យើងតែម្ដងសូមចេញសូមនិមន្តទៀតបាទថ្វាយគុំព្រះអង្គគ្រូថ្វាយគុំគុណចាស់គ្រប់ព្រះអង្គជាពិសេសព្រះអង្គដែលនៅទឹកដីកម្ពុជាក្រោមមាតុភូមិហើយសម្ដែងសេចក្តីរាប់អានចំពោះលោកលីថេនតាំងញាតិញោមទាំងអស់ពសូមចម្រើនពញាតិញោមទាំងអស់ ដោយសេចក្តីរាប់អាននិងស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះញាតិញោមនៅទឹកដីមាតុភូមិកម្ពុជាក្រោម សូមឲ្យមានពេលសាយ័នមួយពេលល្ងាចមួយនិងរាត្រីមួយដ៏សុខសប្បាយតទៅនេះខ្ញុំបកគណាសូមចូលរួមបន្តិចនៅក្នុងកិច្ចការដែលនិយាយអំពីសិទ្ធិមនុស្ស ថាសេចក្តីប្រកាសជាសកលនេះសេចក្តីប្រកាសជាសកល គឺកើតឡើងដោយ បន្តពីសង្គ្រាមលោកលើកទី2មានការអឺមិនយោគយល់គ្នាមានការបំពេបំពេញទៅលើសិទ្ធិសេរីភាព ក្នុងឱកាសធ្វើសង្គ្រាមនឹងក៏ដោយក្នុងពេលចរចានឹងក៏ដោយរបស់ ក្រមប្រទេសដែលកើតសង្គ្រាមហ្នឹង ដល់តែឃើញសង្គ្រាមនោះបង្កវិនាសកម្មច្រើន បង្កនៅការជិះជាន់សង្កត់សង្កិនមិនគោរពគ្នាទៅវិញទៅមកសោះហ្នឹងបាន បានមានកើតជាការគិតគូរឡើងនៅការបង្កើតអឺសេចក្តីប្រកាស ជាសកលស្តីអំពីសិទ្ធិមនុស្សនេះឡើងហើយទទួលបានការគ្រប់គ្រងហៅថា លើកទី1នៅក្នុង ប្រវត្តិសាស្ត្រនៃសកលលោក ដែលអង្គការសហប្រជាជាតិបានរួមគ្នាបង្កើតឲ្យទៅជាអឺសេចក្តីប្រកាសមួយនឹងប្រៀបដូចជាច្បាប់អញ្ចឹងដែរវាមិនស្មើស្ម័គ្រស្មើប្រហែលនឹងច្បាប់ទេ ប៉ុន្តែសេចក្តីប្រកាសហ្នឹងស្ដីពីសិទ្ធិមនុស្សហ្នឹងជាសកលហ្នឹងប្រសិនបើប្រទេសណា មិនចុះហត្ថលេខាទទួលយល់ព្រមយកទៅ បំពេញបន្ថែម នៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសខ្លួនរៀងរៀងខ្លួនទេ គឺការតំណាក់តំណងគ្នាផ្នែកកិច្ចការបរទេសចង់រកស៊ីជាមួយក្រមប្រទេសជឿនលឿនអីក្រមប្រទេស ដែលមានការអភិវឌ្ឍធំធេងតំណាក់តំណងជំនួយបរទេសពីប្រទេស គេហ្នឹង គេគេអត់អនុញ្ញាតទេអញ្ចឹងប្រហែលហ្នឹងហើយបានណែ កតិកាសញ្ញាពីចំនួន2បានកើតឡើងបន្ទាប់ពីនឹងកតិកាចំនួន2កតិកាសញ្ញា1ស្ដីអំពីសិទ្ធិពលរដ្ឋសិទ្ធិធ្វើនយោបាយហើយមួយទៀតសិទ្ធិផ្នែកខាងវប្បធម៌សង្គមគិច្ចសេដ្ឋកិច្ចនោះកតិកាសញ្ញាចំនួន2នឹងបានកើតឡើងបន្ទាប់អំពីមានប្រទេសដែលនៅតែចូលចិត្ត ជិះជាន់គេមិនមិនសូវជាគោរពសិទ្ធិមនុស្សបានពេញលេញហ្នឹងនៅរារែកទីទៅទីទៅគេបង្កើតអានោះគេបង្កើតអាអាវិធីសាស្ត្រមួយចងបើមិនទទួលស្គាល់សេចក្តីប្រកាសជាសកលនេះទេអ្នកឯងអាចមិនអាចរកស៊ីជាមួយគេបានទេมันអាចចូលជាដូចថាដើម្បីនឹងទទួលនៅជំនួយបរទេសពីគេទទួលបានទេអញ្ចឹងត្រូវចោះហត្ថលេខាជាមួយអង្គការសហប្រជាជាតិសិនវាមានការអញ្ចឹងណា បានការរៀនសូត្រសិក្សាអំពីសិទ្ធិមនុស្សនេះមានប្រយោជន៍ចាមានប្រយោជន៍ដោយសារប្រទេសនោះនោះប្រសិនបើទទួលបានរបាយការណ៍អំពីដូចដូចយើងយើងជនជាតិដើមខ្មែរក្រមអញ្ចឹងនៅទឹកដីកម្ពុជាក្រមដែលនៅក្រោមការត្រួតត្រាអាណានិគមរបស់វៀតណាមនេះបើវៀតណាមបន្តរំលោភបំពានមកលើយើង យើងសិក្សាយល់អានឹងយើងរាយការណ៍មកសហព័ន្ធសហព័ន្ធចាប់ដើមរាយការណ៍ទៅអង្គការសហប្រជាជាតិក្រុមប្រទេសដែលផ្ដល់ជំនួយបរទេសទៅរដ្ឋវៀតណាម គេហៅប្រទេសនឹងមកសួរគេហៅរដ្ឋវៀតណាមនឹងមកសួរណែបំពេញមេត្រាប្រេះណានេះរបស់សេចក្តីប្រកាសជាសកលអញ្ចឹងវាមានប្រយោជន៍អញ្ចឹងទាំងសេចក្តីប្រកាសស្តីរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមគឺថា ប្រជាពលរដ្ឋឲ្យយល់ឲ្យយល់តម្លៃហ្នឹងឲ្យយល់តម្លៃហ្នឹងឲ្យតាមដានឲ្យជាប់ពីព្រោះគេមានអ្នកខ្លះនិយាយមកខ្ញុំកណាចឹងដែរគេថាអូអានោះមិនមែនជាច្បាប់ទេណា វាមិនមែនថារដ្ឋនឹងដាច់ខាតត្រូវតែមានទេអត់ទេវាមិនដាច់ខាតមែនប៉ុន្តែបើណែឯងមិនចុះហត្ថលេខាទទួលស្គាល់មិនអនុវត្តទេសន្ធិសញ្ញាដទៃទៀតគេមិនទទួលឲ្យទេព្រោះអត់នោះត្រូវតែចុះហត្ថលេខា ហើយចុះហត្ថលេខាមិនមែនបានន័យថាធ្វើក៏បានមិនធ្វើក៏បានដែរអត់ទេត្រូវរងការតាមឃ្លាំមើលរបស់គេជានិច្ចអញ្ចឹងឲ្យយល់អញ្ចឹងឲ្យយល់អំពីសារៈប្រយោជន៍នៃសេចក្តីប្រកាសហ្នឹងកុំថាសេចក្តីប្រកាសហ្នឹងមិនសូវមានប្រសិទ្ធភាពគឺជាការយល់ច្រឡំហើយពួកសពថ្ងៃហ្នឹងគេកំពុងតែដំណើរការសិទ្ធិមនុស្សហ្នឹងធំធេងណាមើលប្រទេសរុស្ស៊ីណា ញាតិញោមឃើញទេយុវជនរបស់យើងក្មួយក្មួយទាំងអស់យុវសាមណៈរបស់យើងឃើញទេរុស្ស៊ីបំពេញអញ្ចឹងគេដកចេញពីណែគណៈកម្មការក្រុមប្រឹក្សាភិបាលនៃសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគេបោះឆ្នោតដកចេញមកគេអត់ឲ្យនៅក្នុងទេមកពីនេះឯងមិនគោរពសិទ្ធិមនុស្សហើយបាត់កៅអីកន្លែងនឹងមួយគឺបាត់ធំហ្នឹងជាជាក្នុងនាមប្រទេសមួយ ធ្លាប់គេទទួលស្គាល់ហៅថាពើងដើមទ្រូង មានអំណាចផ្នែកខាងយោធា មានអំណាចផ្នែកសេដ្ឋកិច្ចនឹងគួរសមដែរហើយយោធារបស់គាត់នឹងមិនមែនយោធាថោកថយទេគាត់លំដាប់ឡើងទៅឋានប្រច័នហើយមានផ្កាយអនប់ហើយសັບពាវុធរបស់គាត់នឹងតដំតសងគ្នានឹងជាមួយសហរដ្ឋអាមេរិចពួកឲ្យក្រុមប្រទេសអឺរ៉ុបនឹងញញើតគាត់ប៉ុន្តែ ត្រូវគេបោះឆ្នោតរួមគ្នាដកគាត់ចេញបំពីគាត់បំពេញទៅលើសិទ្ធិមនុស្សនេះឃើញទេតម្លៃអញ្ចឹងអង្គការសហប្រជាជាតិសកលលោកគេឲ្យតម្លៃអញ្ចឹងអញ្ចឹងយើងដែលជាប្រជាពលរដ្ឋកំពុងតែរងនៅការបំពេញរំលោភសិទ្ធិយើងញាតិញោមការមិនដាក់យើងជាសញ្ជាតិខ្មែរនៅក្នុងអត្តសញ្ញាណប័ណ្ណឲ្យឃើញនេះគឺជាការបំពេញនៅសិទ្ធិរបស់យើងមួយធំធេងណា ហើយវៀតណាមរដ្ឋវៀតណាមមិនរួចខ្លួនទេការងារនឹងយើងកំពុងតែធ្វើយើងយើងនឹងរុញការងារនឹងឲ្យចេញជាហៅថាលក្ខណៈបំពេញលើសិទ្ធិប្រជាពលរដ្ឋជនជាតិដើមខ្មែរក្រោមនឹងម្ដងអានឹងបំពេញយើង នោះឲ្យសិទ្ធិនោះសិទ្ធិបំនោះ បំពេញយើងឲ្យយើងលុបចោលគេថាមាននៅក្នុងឈីបខាងក្នុងមិនអាចទេយើង ចង់ឃើញអញ្ចឹង ឯងចេញមកអញ្ចឹងតាមតែចិត្តរបស់ឯងបានទេអញ្ចឹងប្រជាពលរដ្ឋខ្មែរយើងត្រូវអះអាងប្រកាសត្រៀមខ្លួនហើយថាយើង ជាខ្មែរក្រមយើងនឹងធ្វើការទៀមទាជាសាធារណៈហើយយើងរួមគ្នាពេលដែលយើងរួមគ្នា កាន់តែធំទៅធំទៅកម្លាំងយើងយើងជឿជាក់លើគ្នា ថាសមត្ថភាពយើងនឹងអាច ជួយដោះស្រាយបញ្ហាបាន នោះយើងនឹងមានកម្លាំងខ្លាំងហើយ ព្រោះយើងត្រូវទប់ទល់មួយរដ្ឋមួយអញ្ចឹងយុវជនយើងកុំធ្វើប្រហែសខ្លួនឲ្យសោះនៅក្នុងការសិក្សាជាមួយផ្នែកសិទ្ធិមនុស្សនោះខ្ញុំគណៈឃើញមានប្រយោជន៍អញ្ចឹងបានអរគុណព្រះអង្គអរគុណដល់គណៈកម្មការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមយើងដែលលះបង់ពេលវេលាអនុញ្ញាតឲ្យយើងមានវេទិកានេះអនុញ្ញាតឲ្យយើងខ្ញុំបាន បានបានចូលរួមវេកញែកផ្សព្វផ្សាយនេះហើយ គឺជាគុណសម្បត្តិធំណាបងគណៈកម្មការដែលមានលោកលំសើងជាប្រធាននឹងទទួលបានគុណសម្បត្តិធំសូមទទួលគុណអំពី ប្រជាពលរដ្ឋខ្មែរក្រមពីព្រោះការឧបត្ថម្ភឲ្យមានការផ្សព្វផ្សាយនេះថ្លៃធ្នូណាស់ណាសូមអរគុណបងអត់លឺសូវទេ អឺសូមព្រះអង្គជួយផ្ដើមអានសេចក្តីបន្តិចមើលក្នុងបទផ្ដើមណាបាទអញ្ចឹងសូមជំរាបអំពីសេចក្តីផ្ដើមគេហៅថា <coughs> the original records the declaration was adopted by the UN General Assembly in Paris on the 10 December 1948 during its 183rd plenary meeting ជាភាសាខ្មែរថាកំណត់ត្រាដើមគឺថាកំណត់ត្រាដំបូងទី ពិតប្រកបនឹងសេចក្តី ប្រកាសនេះត្រូវបានអនុម័តដោយ មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងប៉ារីស នៅថ្ងៃទី10ខែធ្នូឆ្នាំ19 1948ក្នុងអំឡុងពេលកិច្ចប្រជុំពេញអង្គលើកទី183របស់ខ្លួនរបស់ខ្លួននៅក្នុងទីនេះគឺចង់បញ្ជាក់ថារបស់អង្គការសហប្រជាជាតិ Universal Declaration of Human Rights the U the Universal Declaration of Human Rights UDHR is the milestone document in the history of human rights, drafted by representatives with different legal and cultural backgrounds from all regions of the world. The declaration was proclaimed by the United Nations General Assembly in Paris on the 10 December 1948. General Assembly Resolution 217A as a common standard of achievements for all peoples and all nations. It sets out for the first time fundamental human rights to be universally protected and it has been translated into over 500 languages. The UDHR is widely recognized by having inspired and paved the way for the adoption of more than 70 human rights treaties applied today on a permanent basis at the global and regional levels of containing references to it in the preambles សេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស UDHR គឺជាឯកសារដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រសិទ្ធិមនុស្សព្រៀងដោយតំណាងដែលមានមូលដ្ឋានច្បាប់ និងវប្បធម៌ផ្សេងផ្សេងគ្នាមកពីគ្រប់តំបន់នៃពិភពលោក សេចក្តីប្រកាសដែលត្រូវបានប្រកាសដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងប៉ារីសនៅថ្ងៃទី10ខែធ្នូឆ្នាំ1948សេចក្តីសម្រេចរបស់មហាសន្និបាតលេខ 217A ជាស្តង់ដារមាត្រដ្ឋានរួមនៃសមិទ្ធផល សម្រាប់ប្រជាជនទាំងឡាយនិង ប្រជាជាតិសាសទាំងអស់ វាប្រកាសចេញជាលើកដំបូង នៅសិទ្ធិមនុស្សជាមូលដ្ឋាន ដែលត្រូវបានការពារជាសកល ហើយត្រូវបានបកប្រែជាង500ភាសា UDHR ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាបានបំផុសគំនិត និងត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តសន្ធិសញ្ញា សញ្ញាសិទ្ធិមនុស្សជាង70 ដែលត្រូវបានអនុវត្តនៅថ្ងៃនេះនៅលើមូលដ្ឋានអចិន្ត្រៃយ៍នៅកម្រិតសកលនិងតំបន់ឯកសារយោងទាំងឡាយមានចែងនៅក្នុងបបបត្តិរបស់សេចក្តីប្រកាសនេះចឹងនេះគឺជាការចាប់ផ្ដើមហៅថាអឺសេចក្តីប្រកាសហេតុគឺថាការកើតឡើងនៃដូចខ្ញុំកណ្ដាលទូលមិញអញ្ចឹងការកើតឡើងនៃសេចក្តីប្រកាសហ្នឹង គឺជាប្រវត្តិសាស្ត្រនៃពិភពលោកដែលនៅក្នុងសម័យប្រជុំលើកទី183របស់អង្គការសហប្រជាជាតិហ្នឹងបានកំណត់យកឲ្យធ្វើនៅ ទីក្រុងប៉ារីសប្រទេសបារាំងអឺដែលខាងប្រចាំដុលវប្បធម៌កម្ពុជាក្រមយើងហ្នឹងក៏តែងតែប្ររពពិធីនឹងដែរ គឺជាការអបអសាទរចូលរួមជាមួយនឹងគ្រប់គ្រងទៅដល់សេចក្តីប្រកាសនឹងជារៀងរហូតឥឡូវមកទល់នឹងពេលនេះដូចជាចូល ឆ្នាំហ្នឹងបើយើងធ្វើទៀតវាឆ្នាំទី70 48វាទី74ហើយគាត់ណាណាណានៅឆ្នាំហ្នឹងយើងធ្វើទី74ហើយ74ឆ្នាំនិយាយទៅសេចក្តីប្រកាសហ្នឹងមុន មុនបរាំងបកុលទឹកដីកម្ពុជាក្រមទៅឲ្យស្ដេចបោកដាយនឹងមួយឆ្នាំចឹងគេបកុលទៅឲ្យយើទៅស្ដេចបោកដាយនឹង70អឺ46 46ហ៎49 49 49ច្រឡំសំទោសយេ49ហើយនេះ48អញ្ចឹងមុនមុនយើង បាត់បង់សិទ្ធិសេរីភាពពេញលេញនឹងមួយឆ្នាំអញ្ចឹងវាវាដូចថាកាលនៅប្រាំងយើងនៅមានសិទ្ធិយើងមានសិទ្ធិប្រាំងវាហាក់ដូចជាទទួលស្គាល់ថាយើងនឹងជាជនជាតិដើមពេញលេញហើយគេគោរពហើយយើងចឹងដែរព្រោះដូចខ្ញុំកណាទូលនៅក្នុងឃ្លីបមួយនោះថាព្រោះកាលយើងបើកពុទ្ធសាសនាបណ្ឌិតរងនោះដែរគុណហ្នឹងហើយប្រកាស សម្ពោធពុទ្ធសាសនាមរិទ្ធរងនៅឆ្នាំ1942នោះប្រាំងនឹងយាងបកូនណានរោត្តមសីហនុព្រះអង្គទៅទៅសោយរាជបានមួយឆ្នាំទេព្រះអង្គយាងសោយរាជឆ្នាំ1941បច្ចុប្បន្ន19ឆ្នាំកន្លះដល់ឆ្នាំ1942នោះព្រះអង្គទៅបាន20ភាសាបច្ចុប្បន្នទៅ20ឆ្នាំទេជាង20ឆ្នាំតិចតួចហើយយាងទៅសម្ពោធពុទ្ធសាសនារងនៅខេត្តឃ្លាំងហើយកាលនោះ ស្ដេចបាវដៃគេកំពុងអសោយរែកនៅប្រទេសវៀតណាមហ្នឹងហើយប្រាំងគេមិនយាងស្ដេចបាវដៃមកសម្ពោធទេមកអំពីគេគិតគេគេមិនគិតទេគេទទួល ស្គាល់ថាកន្លែងហ្នឹងទឹកដីហ្នឹងជាទឹកដីរបស់ខ្មែរអតីតរបស់ខ្មែរអញ្ចឹងមកពីពេលណាអង្គឌួងនោះសរសេរតំបត់ទៅស្ដេចណាប៉ូឡេអុងទី3ហ្នឹងឲ្យមកជួយការពារអឺបៃដិញពួកវៀតណាមដែលមក ខ្ចីទឹកដីយើងបង្ហាត់បើកើនតបហើយចេះតែរុលរុលចូលមកដេញទៅវិញមិនទៅហ្នឹងបកការតស៊ូហ្នឹងយូរឆ្ងាយពេកតាំងពីដូន ចតា លោកមកដល់ព្រះបិតារបស់គូណាអង្គឌួងហ្នឹងលោកប្រាប់កូនចៅហ្នឹងថាទៅរកវិធីទៅរកវិធីដេញពួកអាណាមហ្នឹងត្រឡប់ទៅវិញហើយបើថាដេញខ្លួនឯងមិនរួចទៅមិនគប់សមត្ថភាពទៅត្រូវពឹងក្រុមពួកអ្នកឯលិចហ៎ ខាងប្រចាំប្រទេសហ่ะឲ្យគេមកជួយអញ្ចឹងនឹងនឹងនឹងមានរឿងអញ្ចឹងបានកើតជាលោកសរសេរសម្បត្តិទៅនឹងហោហែប៉ុន្តែសម្បត្តិនោះទៅសិង្ហបុរីទៅឆ្លងស្រុកថៃឆ្លងស្រុកថៃនោះបែកការបែកការថោស្ដេចខ្មែរចង់ទៅតាក់ទងប្រាំងអីចឹងទៅហើយថៃកាលនោះក៏ចង់ព្រួតត្រាយើងដែរសម្បត្តិកាលនោះលាក់ចិត្តទៅតែគុណ ទៅទៅឆ្លងប្រទេសថៃដើម្បីទៅដល់សិង្ហបុរីហើយទៅដល់ថៃហ្នឹងគឺគឺបែកការហ្នឹងហើយពលលោកសរសេរហើយបញ្ជូនឲ្យមនុស្សយកទៅទៅឆ្លងទៅទៅណែលោកទូតសិង្ហបុរីទៅតាក់ទងនៅខាងប្រាំងហ្នឹងនៅខាងស្រុកថៃហ្នឹងទឹកដីថៃបានរួចខ្លួនមកអំពីប្រាំងហើយអង់គ្លេសនេះគេទុកទឹកដីហ្នឹងសម្រាប់ចរចា គ្នាធ្វើដូចព្រំដែនប្រាំងហើយអង់គ្លេសអញ្ចឹង អង់គ្លេសគេត្រួតត្រាសិង្ហបុរីម៉ាឡេស៊ីឥណ្ឌូនេស៊ីអីចឹងទៅណាហើយចង់រុលមកកម្ពុជា នឹងទៀតបានរុលទៅរុលមកចង់កាត់ទឹកដីស្រុកថៃនឹងជាពីរអបកូនណាស្ដេចថៃពេលនោះថាចរចាថាអស់លោកចង់ធ្វើអីនៅស្រុកនឹងធ្វើទៅជជែកចរចាគ្នាយកកន្លែងនឹងមិនបាច់កាត់ចែកអីទេ យកកន្លែងនឹងធ្វើកន្លែងចរចាគ្នាទៅ ក៏ដូចជាតំណាប់របស់អង់គ្លេសផងតំណាប់របស់ប្រាំងផងគេទុកប្រទេសថៃនឹងជាដែនដីតំណាប់បានអីនៅក្នុងអាស៊ីអាស៊ានរបស់យើងនឹងមានតែប្រទេសថៃទេរួចខ្លួនមិនក្រោមនៅអាណានិគមណាណាទាំងអស់អញ្ចឹងដល់ជប៉ុនយកបានឥណ្ឌូចិនវិញជប៉ុនហើយនឹងអង់គ្លេសនឹងចរចាគ្នានៅស្រុកថៃនឹងអត់ដែរអញ្ចឹងអើគុណបាត់ស្រុកថៃនឹងមិនរងសង្គ្រាមមិនរងអីនឹងមិនបាត់បង់អឺ បេតកៈផនមិន បាត់បង់គេមរតកមិនបាត់បង់អីនឹងគឺដោយសារអញ្ចឹងដោយសារស្រុកថៃនឹងគឺជាកន្លែងចរចាគ្នារបស់ប្រាំងហើយនៅអង់គ្លេសរបស់ជប៉ុនហើយនឹងអង់គ្លេសអញ្ចឹងនឹងបានអីស្អីស្អីយើងឆ្លងទៅស្រុកថៃហើយស្រុកថៃនឹងសល់ឯកសារច្រើនណាស់អញ្ចឹងលិខិតបកូនណាអង្គួងនៅស្រុកខ្មែរយើងរហមានឃើញណា យើងតរឃើញនៅក្នុង ពងសាវតារបស់ស្រុកថៃតាលិខិតដែលបកូនណាអង្គឌួងសរសេរទៅ ស្ដេចណាប៉ូលីអុងទី3ហ្នឹងយើងទទួលបានពីស្រុកថៃវិញទេតាយើងបាត់បង់អស់ហើយហើយនៅក្នុងសារបានរបស់ឥឡូវបណ្ណសាររបស់ស្រុកប្រាំងហ្នឹងមាននៅស្រុកប្រាំងគេមានតម្កល់គេមានតម្កល់ដែរអញ្ចឹង គូណាអង្គឌួងសរសេរសម្បត្តិទៅស្ដេចណាប៉ូឡេអុងទី3នឹងពីច្បាប់ណាផោះតាមនឹងច្បាស់លាស់បានន័យថាយួនរំលោភបំពានទឹកដីកម្ពុជាក្រមយើងនេះ មិនមែនយកដោយសុខសន្តិភាពទេគឺទទួលការតវ៉ាទាមទារពីខ្មែរជានិច្ចមកទល់សប្តាហ៍ថ្ងៃហ្នឹងនៅមានការទាមទារជានិច្ច អំពីជាពិសេសគឺអំពីជនជាតិកម្ពុជាក្រមនិងប្រជាសាស្ត្រកម្ពុជាក្រមនឹងអត់សោកចិត្តទេមកអំពីយើងជីដូនជីតារបស់ យើងពលិកម្មច្រើនណាស់សម្រាប់ទឹកដីកម្ពុជាក្រមនេះនឹងជំរាប ប្រជាពលរដ្ឋកម្ពុជាក្រមឲ្យយល់ច្បាស់រឿងហ្នឹង ជាជាខ្លីៗត្រួសត្រាសអំពី ប្រវត្តិសាស្ត្រដើម្បីឲ្យមានគំនិតចូលមកសិក្សា ផ្នែកខាងសិទ្ធិមនុស្សនេះ នេះជាសិទ្ធិមនុស្សសកលដូចដូចខ្ញុំកណាបានជំរាបជូនប្រជាពលរដ្ឋយើង ពីមុនអញ្ចឹងថាសិទ្ធិមនុស្សជាសកលនេះសូម្បីតែអ្នកឆ្លៀនពៀនយើងអ្នកកំពុង តែធ្វើអាណានិគមមកលើយើងនឹងក៏គេមានសិទ្ធិនឹងដែរនឹងអញ្ចឹងសូមឲ្យយល់អញ្ចឹងមិនមែនមានតែយើងទេ អ្នកដែលមកជិះជាន់យើង បំពេញរំលោភទឹកដីយើងនឹងមកដណ្ដើមយក ដីធ្លីរបស់យើង ចង់បំបត្តិសិទ្ធិរបស់យើងនឹងគេក៏ត្រូវបានទទួលសិទ្ធិការការការពារដោយដោយសេចក្តីប្រកាសនឹងដែរគ្រាន់តែយើងជាជនជាតិដើមយើងមានដោយឡែក46មាត្រាទៀតលើសគេនោះសូមឲ្យយល់តែប៉ុណ្្នឹងទេហើយមេត្តាខំប្រឹងតស៊ូឲ្យមែនទេយើងនឹងទទួលបាននៅជោគជ័យប្រសិនបើ យើងមិនបោះបង់នៅសេចក្តីព្យាយាម យើងមិនទម្លាក់ចុះទេយើងនឹងទទួលបានជោគជ័យនៅក្នុងថ្ងៃអនាគតបើយើងមិនទាន់បានទេកូនចៅយើងនឹងបន្តការងារនឹងរហូតដល់បានជោគជ័យណាអឺដៃគុណលោកបាត់ទៅទៀតហើយអញ្ចឹងលោកលីថៃតឹងមានយោបល់បន្តក៏សូមអញ្ជើញបន្តចាស់បាទកណាចូលរួមតិចដែរថាដែលគេអាចបង្កើតបាននៅច្បាប់អឺ សិទ្ធិមនុស្សអន្តរជាតិនេះឡើងហ្នឹងដោយសារក្រោយពីពេលសង្គ្រាមលោកលើកទី2ចប់ទៅអឺឃើញថានៅព្រះអង្គចូលមកអញ្ចឹងព្រះអង្គសំដែងកិច្ចការងារបន្តទៅទៀតទៅគណៈគិតថាមាញ់បន្តចូលរួមបន្តិចប៉ុន្តែព្រះអង្គចូលមកវិញហើយអឺត្រង់ចំណុចដែលយើងបានព្រះអង្គវិរិយធម្មបានលើកឡើងមិញអានឹងគឺជាជាកិច្ចការផ្ដើមនៅសេចក្តីប្រកាសរបស់យើង កិច្ចការវិភាសារបស់យើងយើងគ្រាន់តែយកសេចក្តីយោងខាងដើម បន្តិចបន្តួចដើម្បីយើងចូលទៅក្នុងខ្លឹមសារបដាបដាពីព្រោះយើងមិនតាន់បានចូលក្នុងកិច្ចវិភាសាជ្រៅទេប៉ុន្តែយើងវ័យកាជំរាលជំរាលបន្តិចម្ដងបន្តិចម្ដងយើងដេញអត្ថន័យទាំង lain នឹងដើម្បីជាការយោងសេចក្តីឲ្យវាមានខ្លឹមសារទៅក្នុងការពិភាក្សារបស់យើងហើយហើយឲ្យយើងតាមដានរំលឹកមិញអញ្ចឹង ថាផលប្រយោជន៍នៃការព្យាយាមសិក្សាអំពីសិទ្ធិមនុស្សហ្នឹងគឺគឺជាផលប្រយោជន៍ធំធេងសម្រាប់សម្រាប់ឲ្យយើងស្គាល់ថាសិទ្ធិរបស់យើងមានកម្រិតណាហ្នឹងហើយហើយតើយើងសំជា ម្ចាស់ទឹកម្ចាស់ដីហ្នឹងក្នុងប្រវត្តិរបស់យើងយ៉ាងម៉េចព្រោះហេតុនោះហើយនៅក្នុងឱកាសដែលអឺ បញ្ចូលនៅកម្មវិធីសិក្សានេះយើងនឹងព្យាយាមបន្ថែមនៅប្រវត្តិសាស្ត្រចូលបន្តិចបន្តិចនៅក្នុងហ្នឹងណាពីព្រោះការសិក្សាប្រវត្តិសាស្ត្ររបស់យើងគឺដំណើរយើងទៅស្គាល់ដូនតារបស់យើង យើងទៅដឹងអំពីដូនតារបស់យើងគាត់បានតស៊ូរបៀបណាខ្លះគាត់បានព្យាយាមថែទាំនៅទឹកដីនោះ តស៊ូបូជាជីវិតយ៉ាងណាតស៊ូថែទាំវប្បធម៌នឹងយ៉ាងណាទៅតាម កម្រិតពេលវេលា មួយចំនួនទៅមួយចំនួនហ្នឹងគាត់ថែទាំរបៀបម៉េចហើយការរុលចូលរបស់រដ្ឋវៀតណាមនឹងរបៀបម៉េចឥឡូវបងប្អូនយើងបានដឹងសិទ្ធិមនុស្សជាសកលគេប្រកាសឲ្យប្រើពីឆ្នាំ48 ហើយយើងមានដឹងអីទាំងអស់យើងអត់ដឹងអីទាំងអស់ជិតទៅ70ឆ្នាំបានយើងចាប់ផ្ដើមដឹងដឹងត្រឹមតែខាងក្រៅ70ឆ្នាំហើយ បានយើងមានឱកាសយើងផ្សព្វផ្សាយបញ្យលទៅឲ្យប្រជាពលរដ្ឋយើងនៅខាងស្រុកក្នុងស្រុកនោះបានដឹងត្រឹមតែរយៈពេល3ឆ្នាំហ្នឹងទេថ្មីកន្លកចុងក្រោយហ្នឹងទេកម្មវិធីរបស់ព្រះអង្គ បានបើកកកាយបញ្យលជាមេត្រាលំអិតនោះគឺថាហែកឲ្យច្បាស់លាស់ឲ្យពលរដ្ឋយើងបានឃើញថាអ្វីទៅដែលគេហៅថាសិទ្ធិនោះដូចដូចលោកលីថន្តឹងខំប្រឹងបញ្យល់ពីម្សិលមិញហៅថាសិទ្ធិមូលដ្ឋាននោះវានៅលើចំណុចណា ឲ្យឲ្យប្រជាពលរដ្ឋយើងយ៉ាងហោចណាស់ក៏បានបានបានចាប់ផ្ដើមយល់សន្សំសន្សំពីនឹងទៅហើយញោមញាតជ្រាបហើយតែកាលណាយើងយល់អំពីសិទ្ធិរបស់យើង អ្នកដែលមងមងមកមកមកមកមកបំផិតបំភ័យយើងហ្នឹងផ្អើលភ្ញាក់ផ្អើលញោមនោះឲ្យយល់ច្បាស់រឿងហ្នឹងអាហ្នឹងឥឡូវឥឡូវយើងនិយាយដោយខ្លីៗ ញោមញាតយើងប្រជាប្រដ្ឋរបស់យើងទាំងប្រសង់ទាំងអីហ្នឹងគឺថាធ្លាប់មើលនៅក្នុងរឿងភាគរឿងភាគក្បាច់គុណឲ្យតែគេចេញក្បាច់គុណមកហើយយើងត្រៀមខ្លួនដែរគេថាមកទោះដូចប្រុងប្រុងជើងការដែរมันហ៊ានលោតប្រទេសផ្ដាសបាទมันហ៊ានលោតប្រទេសផ្ដាសមើលឲ្យចំសម្លឹងឲ្យចំឲ្យតាដូរអេរយាបត់ភ្លាម យើងរៀបចំស្នៀតទប់ភ្លាមនោះការរៀននឹងអញ្ចឹងឲ្យបានយល់អាមរងមករំលោភយើងមាន ប្រុងជើងការឲ្យស្រេចលោតមកកលាណា យើងកាត់ផោងលោតមកកលាណាយើងកាត់ផោងនេះហើយគឺជាផលប្រយោជន៍ធំធេងសម្រាប់ដំណើរជីវិតយើងជាប្រចាំណាណាសូមហើយហើយមួយទៀតដំណើរនៃការតស៊ូរបស់យើង មិនអាចដើរ ខុសវាកន្លងហ្នឹងទេកន្លងសទ្ធិមនុស្សទៅមិនរួចទេទៅតែទៅតែអោបមិនមិនហ្មងកាលពីប្រហែលឆ្នាំមុនអឺក្រុមគ្នាយើងថា ស្នើឲ្យប្រជាពលរដ្ឋយើងអោបសិទ្ធិជនជាតិដើម UN DRIP ឲ្យបញ្ជាប់ឥឡូវយើងយើងលាដៃយើងថែមទៀតអោបថែម UDHR នឹងមួយទៀតណា អបថែមសេចក្តីប្រកាសជាសកលស្ដីអំពីសិទ្ធិមនុស្សនឹងទៀតអបនឹងទៀតអបថែមមួយទៀតអញ្ចឹងមកមកអបនឹងធំហ่ะ46បូក130វាឡើង76ហ่ะក៏ដល់កម្លាំងមុំមុំអបតឹងដែរ76យើងយើងគិតស្មាតោ70 76គីឡូគួរសមដែរ ក៏34គីឡូមិនតាន់អីអត់36មិនតាន់អីឥឡូវថែម30គីឡូទៀតណាលោកលីសិនតាំងបាទកណាត្រឹមត្រូវហ៎បងយើងគិតថាសក្តីប្រកាសពិសិដ្ឋមនុស្សអន្តរជាតិនេះចង់សម្ដែងថាគេចង់ប្រាប់ឲ្យយើងដឹងថាតើយើងខ្លួនឯងនឹងត្រូវដឹង ថាយើងនឹងមានបបសិទ្ធអ្វីខ្លះដែលជាអ្នកកើតមកនៅក្នុងលោកគេដែរនេះគេបានឲ្យយើងនឹងអឺ ថាយើងជាមនុស្សម្នាក់នឹងគេដែររស់នៅក្នុងពិភពលោកហ្នឹងគេបានជ្រើសរើសសិទ្ធិទាំងអស់ហ្នឹងហើយបកលទៅឲ្យយើងហ្នឹងដោយខ្ញុំលើកឡើង កាលពីម្សិលមិញហ្នឹងថាសិទ្ធិមនុស្សហ្នឹងវាមាន ជាលំអិតតទៅទៀតក្រោយពីពេលយើងកើតជីងមកជារូបកាយពិតប្រកបហើយសិទ្ធិហ្នឹងវាបានមកយើង តាំងពីឆ្នាំ1948ហ្នឹង គឺថាអកុសលអ្នកដែលកើតមុនថ្ងៃ ឆ្នាំខែ1948នឹងអត់បានទទួលសិទ្ធិនោះទេអាសិទ្ធិនោះគឺតាមការពិតទៅវា មាន ស្រាប់តាំងពីកំណើតតែខ្ញុំនិយាយមកហើយក៏ប៉ុន្តែសិទ្ធិដែលបន្ថែមក្រោយពីពេលឆ្នាំ1948គេបានចែងចេញហ្នឹងវាអត់ទទួលបានអាសិទ្ធិអស់ទាំងនោះក៏ប៉ុន្តែយើងជាកុសលបុណ្យយើងដែលយើងជាមនុស្សកើតក្រោយពីឆ្នាំ1948ហ្នឹងយើងមានទទួលបានអាសិទ្ធិរស់នៅ ជាមូលដ្ឋានហ្នឹង វាមានជាច្រើនកតាបន្តមកទៀតវាមានគេចែងជិញជា30មេត្រាហ្នឹងសម្រាប់ឲ្យយើង មនុស្សដែលកើតក្រោយឆ្នាំ1948នឹងទទួលបានអាសិទ្ធអស់ទៅនឹងទៀតអញ្ចឹងទេឃើញថា ក្នុងបច្ចុប្បន្នណាក្រោយពីពេលយើងទទួលបានសិទ្ធទាំងអស់ហ្នឹងហើយសិទ្ធនឹងត្រូវបានចោះសន្យា អំពីអង្គការសហជីវជាតិឲ្យសាសជាតិទាំងអស់ដែលមានអាសនៈនៅក្នុង អង្គការសហជីវជាតិនឹងត្រូវចោះសញ្ញាទាំង ទទួលស្គាល់នៅចំណុចកំសត់ផ្សាយនៅក្នុងប្រទេសនីមួយៗហ្នឹងឲ្យវាคล้ายទៅជាប្រព័ន្ធមួយដ៏ទូលំទូលាយ សម្រាប់ឲ្យមនុស្សទួទៅទាំងអស់នៅក្នុងប្រទេសនីមួយៗហ្នឹងទៅតាមទំនៀមទម្លាប់វប្បធម៌អរិយធម៌របស់ខ្លួនរៀងរៀងខ្លួនវាខុសៗគ្នាអញ្ចឹងទេ គេតែងឲ្យច្បាប់ហ្នឹងមានសិទ្ធិបកប្រែរហូតដល់500ភាសាឯណោះនៅក្នុងហ្នឹងគេបាននិយាយថារហូតដល់500ភាសាខុសៗគ្នាឯណោះ វាវាវាវាអកុសលតែចំពោះខ្មែរក្រមយើងទេជាជាជនជាតិមួយអង្គេដែរក៏ប៉ុន្តែគ្មានគ្មាន បានបកប្រែអីជាភាសា ខ្មែរហ្នឹងឲ្យយើងស្គាល់ឃើញទេអានោះជា អកុសលរបស់យើងយើងជនជាតិខ្មែរមួយដែរមានភាសាមួយគេដែរនៅ ក្នុងប្រទេសកម្ពុជាក្រមហ្នឹងក៏ប៉ុន្តែយួន គេមិនឲ្យយើងមាន សិទ្ធិបកប្រែ សូម្បីតែអាថ្ងៃកន្លងទៅថ្មីថ្មីហ្នឹងយុវជនខ្មែរយើងព្យាយាមបកប្រែដើម្បីផ្សព្វផ្សាយហ្នឹងយួនក៏គេបិទសិទ្ធយើងដែរគេថាបើសិនតែច្បាប់ហ្នឹងមិនបានអនុញ្ញាតចេញពីក្រសួងត្រួតពិនិត្យរបស់គេត្រឹមត្រូវគេមិនឲ្យយើងបកប្រែក៏ប៉ុន្តែអង្គការសហប្រជាជាតិបាននិយាយច្បាស់ណាបកប្រែជាង500សញ្ជាតិភាសាខុសៗគ្នាឯណោះចុះហេតុអីយួននៅតែប្រកាន់ខ្ចប់ថាខ្មែរក្រមលូត្រាតកេយួនគេឲ្យសិទ្ធ យួនហ្នឹងមិនមានសិទ្ធិអីឲ្យទេអង្គការសហជាតិជាតិទេតើដែលមានសិទ្ធិអីមានអំណាចមានការប្រទៀនយល់ព្រមឲ្យសាសជាតិពិភពលោកបកប្រែតាមតាមសេចក្តីតម្រូវការរបស់ភាសារបស់ខ្លួនមួយមួយដើម្បីយកទៅអនុវត្តនឹងឲ្យងាយយល់ក្នុងការងារយល់ដឹងអំពីអត្ថន័យជំរូវនៃច្បាប់ទាំងអស់ដែលចែងចេញ30មេត្រាហ្នឹងមកហ្នឹង សម្រាប់ឲ្យមនុស្សម្នាក់ម្នាក់ដែលជាបុគ្គលរស់នៅអឺក្នុងប្រទេសនីមួយៗហ្នឹងឲ្យទទួលបានផលប្រយោជន៍ទាំងអស់នោះក៏ប៉ុន្តែអកុសលរបស់ខ្មែរក្រមយើងហ្នឹងតាំងយើងទាំងអស់គ្នាព្រះអង្គទាំងពីរព្រះអង្គនឹងផងទាំងខ្ញុំកណាផងហ្នឹងចាស់ជីងពីស្រុកមកហ្នឹងដល់គ្មានយល់ច្បាប់របស់ទាំងហ្នឹងទេមកអំពីម៉េចពេលនោះយើងបានកើតមកក្នុង សម័យដែលច្បាប់ហ្នឹងជីងហើយក្តីក៏ប៉ុន្តែអកុសលយួនហ្នឹងគេត្រួតត្រាមកលើ អាទឹកដីរបស់យើងហើយត្រួតត្រាទៅលើមនុស្សដែលរស់នៅក្នុងប្រទេសនោះទៀតអញ្ចឹងទេគេធ្វើអ្វីទៅតាមទំនើងចិត្តរបស់គេគេមិនចង់ឲ្យប្រជាជាតិមួយដែលជាសាសជាតិដើមនៅក្នុងទឹកដីដែលគេឈ្លានពានហ្នឹងដឹងឮនៅអំពីច្បាប់អន្តរជាតិហ្នឹងទលំទលេបានទេអញ្ចឹងហើយជាចំណុចមួយគេចង់បង្កប់ច្បាប់ទាំងអស់ហ្នឹងកុំឲ្យយើងយល់ដល់អញ្ចឹងធ្វើឲ្យយើងទាំងអស់គ្នាហ្នឹងវា អឺវាស្រពេចស្រពិលក្នុងការងារយល់ដឹងអំពីច្បាប់អន្តរជាតិនឹងជាច្រើនមិនថាឡើយច្បាប់សិទ្ធិមនុស្សជនជាតិដើមមិនថាឡើយច្បាប់សិទ្ធិមនុស្សអន្តរជាតិមានច្បាប់នានាទៀតតាក់ទងជាមួយនឹងសិទ្ធិមនុស្សនឹងវាជាច្រើនតែយើងនឹងព្យាយាមអឺស្រាវជ្រាវដើម្បីយកមកខែកលាតត្រដាងឲ្យអស់នៅអ្វីតាក់ទងជាមួយនឹងសិទ្ធិមនុស្សជនជាតិទាំងមូលនៅលើពិភពលោកអ្វីដែលគេមានអ្វីដែលយួនបាន អ្វីដែលសាសជាតិដទៃទទួលបានហើយហេតុអីខ្មែរក្រមវាមិនបានប៉ុន្តែវាអាស្រ័យទៅលើ ខ្មែរក្រមនឹងព្យាយាមដែរបើសិនតែมันមានការអនុញ្ញាតมันមានការអនុគ្រោះมันមានការផ្សព្វផ្សាយពីសាសជាតិវៀតណាមយូរនឹងទេហើយចុះបើពេលនេះខ្មែរក្រមយើង ជាអ្នកធ្វើដោយផ្ទាល់នេះហើយយើងមិនចូលរួមស្ដាប់យើងមិនចូលរួមដើម្បីសិក្សាទេសួរថាចំណេះដឹងនឹងវាមិនអាចកើតឡើងសម្រាប់យើង ឲ្យយើងទ្រទ្រង់អាជីវភាពរស់នៅអាជីវិតរស់នៅនៅក្នុងសង្គមមួយ ដែលកំពុងក្រមអាណានិគមហ្នឹងយើងមិនអាចធ្វើបានទេហើយអញ្ចឹងមនុស្សដែលរស់នៅក្នុងសម័យនេះជាពិសេសសហព័ន្ធខ្មែរកម្ពុជាក្រមយើងតវ៉ាតែងតែផ្អែកទៅតាមសិទ្ធិអន្តរជាតិទាំងអស់ដែលជាច្បាប់អន្តរជាតិគេចែងចេញមកខ្មែរក្រមយើងតំណាងឲ្យខ្មែរក្រមទាំងមូលគឺសហព័ន្ធខ្មែរកម្ពុជាក្រមពិភពលោកហ្នឹង តែងតែដើរត្រដំត្រសងហើយក្រេបជញ្ជក់នៅច្បាប់អន្តរជាតិអ្វីដែលខ្មែរក្រមនឹងយកមកធ្វើនឹងធ្វើឲ្យតាមស្តង់ដាររបស់អន្តរជាតិទាំងអស់អញ្ចឹងសូមឲ្យបងប្អូនដែលនៅកម្ពុជាក្រមអឺនៅប្រជាប្រជាជាតិសាសខ្មែរកម្ពុជាក្រមដែលនៅកម្ពុជាក្រមនេះសូមឲ្យយល់ច្បាស់ថាទិសដៅរបស់ខ្មែរក្រមនឹងកំពុងធ្វើអីហើយធ្វើនឹងវាមានប៉ះពាល់ដល់អ្វីដែលហៅថាខុសច្បាប់របស់ វៀតណាមនោះនោះដែរឬទេអញ្ចឹងយើងចង់បញ្ជាក់ឲ្យបងប្អូនយើងថាសិទ្ធអ្វីមួយដែលយើងយកមកហែកលាតត្រដាងនៅក្នុងប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រព័ន្ធបណ្ដាញសង្គមពេលនេះក៏ដូចជាពេលមុនមុនសិទ្ធសឹងតែជាច្បាប់ស្របច្បាប់ទាំងអស់នៅលើអន្តរជាតិហើយយួនក៏បានចោះសញ្ញេយកទៅទទួលយកទៅផ្សព្វផ្សាយនៅកម្ពុជាក្រមដែរនេះជាចំណុចមួយយើងចង់ ចាប់ផ្ដើមពីខ្សែដំបូងនោះចង់បញ្ជាក់ឲ្យបងប្អូនយើងយល់ដឹងថានេះជាប្រព័ន្ធច្បាប់របស់អង្គការសហជីវជាតិមិននឹងគេបង្កើតទៅជាច្បាប់នេះគេបានយល់ដឹង ថាក្រោយពីសង្គ្រាមលោកលើកទី2ចប់ទៅនឹងគេឃើញថាវាមានគេហៅថាអាការងារនៅមានជនជាតិមួយចំនួនហ្នឹងវានៅនៅក្លៀនអាជំងឺសង្គ្រាមចនិចហ្នឹង ជំងឺឈិតអឺឆ្លៀនពៀនប្រទេសមួយមួយទៀតញ៉ាធ្វើឲ្យអ្នកដែល slot ត្រង់អ្នកដែលទុនខ្សោយហ្នឹងអាចរងគ្រោះតទៅទៀតអញ្ចឹងទេអឺអ្នកច្បាប់ពិភពលោកមួយចំនួនហ្នឹងគេតែងតែស្រាវជ្រាវនៅលើពិភពលោកទាំងអស់តាំងពីការរស់នៅរបស់សាសជាតិនីមួយនីមួយខុសខុសគ្នាតាំងពីតំបន់មួយទៅតំបន់មួយរហូតដល់គេបានផ្គុំឡើងមកជារូបរាងនៃច្បាប់ទាំងអស់ហ្នឹងហើយបានគេចែងទៅជា ច្បាប់សកលមួយ រួមទាំងអស់ឲ្យសិទ្ធនឹងវាមានភាពស្មើគ្នា អាចទទួលយកបានមិនថាឡើយអ្នកដួលត្រាមិនថាឡើយអ្នកនៅក្រមអាណានិគម តែងតែទទួលបានសិទ្ធនឹងវាអាចមានភាពស្មើគ្នា អាចទទួលយកបាន នេះជាចំណេះដឹងមួយដែលអាចនិយាយថាជាចំណេះដឹងមួយដ៏ពិសេសពិសាលសម្រាប់អ្នកដែលនៅក្រមបន្ទាត់អឺខ្វះខាតដល់ចំណេះដឹង អ្នកនៅលើបន្ទាត់ចំណេះដឹងខ្ពស់ក៏ត្រូវតែរួមចំណែកក្នុងការងារជួយដោះស្រាយបញ្ហាអឺការរស់នៅរបស់ប្រជាសាស្ត្រទាំងអស់នៅក្នុងប្រទេសនីមួយៗហ្នឹងឲ្យទៅតាមស្តង់ដាររបស់អង្គការសហប្រជាជាតិដែលខំប្រឹងអឺស្វះស្វែងអឺតែងនៅ clear clear ខ្លួន clear ទាំងអស់ហ្នឹងអឺជាច្បាប់ ត្រឡប់មួយឲ្យសមស្របទៅលើទៅលើអង្គការសហជីវជាតិដែលគេរកឃើញចំណុចអស់ទាំងអស់អស់ហ្នឹងហើយដើម្បីគោលបំណងរបស់គេនឹងកាត់បន្ថយនៅអាចំនួនទាំងឡាយដែលហៅថាចំនួនប្រទេសក្នុងផងចំនួនពីក្រៅប្រទេសប្រទេសដទៃដទៃទៀតមកឆ្លៀនពេលទៅលើសាសជាតិមួយនឹងឯងដែលហៅថាពេលខ្លះគេហៅថាចំនួនតូចវាអាចคล้ายទៅដល់ចំនួនធំរហូតដូចយូក្រែនរុស្ស៊ីសប្តាហ៍នឹងផងអាណាចូលរួមប៉ុណ្ណឹងសិន អូខេអឺគុណចាស់អរគុណតាំងចង់សិក្សាអំពីសេចក្តីផ្ដើមនឹងតិចថាសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស UN UDHR គឺជាឯកសារសំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រសិទ្ធិមនុស្សព្រៀងដោយតំណាងដែលមានមូលដ្ឋានច្បាប់និងវប្បធម៌ផ្សេងផ្សេងគ្នា មកពីតំបន់ពិភពលោកសេចក្តីប្រកាសដែលត្រូវបានសេចក្តីប្រកាសដែលត្រូវបានប្រកាសដោយមហាសន្និបាតអង្គការសហជីវជាតិនៅទីក្រុងប៉ារី ថ្ងៃទី10ខែធ្នូ ឆ្នាំ1948អឺសេចក្តីសម្រេចហ្នឹងអឺវាដូចក្នុងនេះគេថាជាស្តង់ដារលេខណាលេខនេះវាជាលេខស្អីមហាសន្និបាតលេខ 217A នេះហ្នឹងគឺចង់គេចង់សម្ដៅទៅលើស្តង់ដារអីគេគាត់ចាស់អត់នេះជាលេខរបស់សេចក្តីសម្រេចសេចក្តីសម្រេចលើកទីទី217ព្រោះសម័យប្រជុំនីមួយនីមួយរបស់អង្គការសហជីវជាតិនឹងជួនកាលអង្គជំនុំខ្លះនឹងត្រូវសម្រេចលើសេចក្តីព្រៀងច្បាប់2ឬមួយ3 ចឹងណាចឹងគុណមើលឃើញអង្គការសហជីវជាតិប្រជុំលើកទី183ហើយសេចក្តីសម្រេចវាមានដល់ទៅ217ហើយនេះ 217A ហើយជាមាន 217B ទៀតអញ្ចឹងនៅក្នុងអង្គជំនុំលើកទី183ហ្នឹងអាចមាន A ផង B ផងអញ្ចឹងណានៅក្នុង អានេះសេចក្តីព្រៀងព្រៀងច្បាប់សេចក្តីព្រៀងច្បាប់ហ្នឹងគុនឃើញច្រាប់ហើយឃើញណាគឺថានៅក្នុងនេះឯកសារសំខាន់គេប្រាប់ថាគេថាវាជាឯកសារសំខាន់ណាស់នៅក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិមនុស្សនៅក្នុងប្រវត្តិសាស្ត្រសិទ្ធិមនុស្សមិនដែលមានឯកសាររបៀបនឹងចេញទេសម្រាប់ពិភពលោកដោយលោកលីថាញ់តាំងដោយប្អូនលីថាញ់តាំងមានប្រសាសន៍មិនអញ្ចឹងមិនដែលមានទេនេះគឺជាលើកទី1 លើកទី1តែងច្បាប់នឹងបានអីច្បាប់នឹងសំខាន់ណាច្បាប់នឹងភរិយាលោកលោកប្រធាននៃសម្ដេចសហរដ្ឋអាមេរិកណាជាសមាជិកសំខាន់បំផុតនៅក្នុងការតែងច្បាប់ហ្នឹងគេអញ្ជើញអឺរដ្ឋមន្ត្រីការបរទេសប្រទេសចិនអឺ រដ្ឋមន្ត្រីការបរទេសប្រទេសរុស្ស៊ីចូលរួមនៅក្នុងការតែងច្បាប់នឹងអស់គេហៅថាអ្នកដែលរឹងអ្នកដែលរឹងខ្លាំងជាងគេទាំងអស់នៅលើពិភពលោកហើយមានការជិះជាន់ច្រើន ជាងគេជិះជាន់សិទ្ធិមនុស្សច្រើន ជាងគេ ធ្វើសង្គ្រាមកាលនោះមិនតាន់ឆ្លោះគ្នាខ្លាំងទេព្រោះរុស្ស៊ីមួយអឺរ៉ុបអីមិនតាន់ឆ្លោះគ្នាខ្លាំងទេព្រោះកាលនោះអ្នកបង្កើតសង្គ្រាមនោះមានតែអ៊ីតាលីហើយនិងជប៉ុនសម័យនោះណា អាឡម៉ង់អាឡម៉ង់អាឡម៉ង់ហ្នឹងមាន មេដឹកនាំហ្វាស៊ីហ្នឹងអ៊ីតាលីហើយអ៊ីតាលីដូចជាមីសូលីនីអីចេះលោកធានសម្ដីហ្នឹងក៏ក៏ខ្លាំងដែរគឺជិះជាន់គេចឹងដែរហើយជប៉ុនដូចគុណសម័យនោះប្រទេសជប៉ុនមកចាប់ដៃជាមួយ អាល្លឺម៉ង់អឺចាប់ដៃជាមួយអាល្លឺម៉ង់ហ្នឹង ព្រោះហេតុនោះហើយបានប្រាំងនៅឥណ្ឌូចិននោះអត់ហ៊ានជាមួយជប៉ុនទេមកពីជប៉ុនជាសម្ព័ន្ធមិត្តបាអាល្លឺម៉ង់ហើយប្រទេសប្រាំងកាលនោះទៅជប៉ុនទៅអាល្លឺម៉ង់វាយហ៎វាយឡើងទ្រោមខ្លួនណាណាវាយឡើងទ្រោមខ្លួនអាល្លឺម៉ង់វាយធ្លាយទៅរុស្ស៊ីនោះទៅជាប់កកនៅរុស្ស៊ីហ្នឹងតា ពេល ខែតិចនេះដូចដូចពូទីនឥឡូវអញ្ចឹងហឹម បញ្ចប់កកនៅយូក្រែនណាអារឿងដូវធ្លាក់តកនឹងដូចគ្នាអឺហើយពីដើមដៃគុណកងទ័ពរុស្ស៊ីគេគិតថាគេខ្លាំងណាស់ព្រោះគេវាយវាយកំទេចអាឡម៉ង់ឲ្យឲ្យជាប់ផុងនៅរុស្ស៊ីនោះណាប៉ុន្តែកាលនោះអាឡម៉ង់ទៅវាយអាឡម៉ង់ទៅវាយអាឡម៉ង់ធ្វើដំណើរផ្លូវឆ្ងាយហើយអត់បានគិតឡើយ ថានឹងទាញពេលរហូតទៅដល់រដូវត្រជាក់ប៉ុន្តែរុស្ស៊ីនៅក្នុងប្រទេសរបស់ខ្លួន មានចាំបាច់ទៅលើកតបមានចាំបាច់ទៅរៀបចំ ស្បៀងទៅឯណាឆ្ងាយអត់ទេអញ្ចឹងម្លោយវាមាន មានសក្តានុពលជាងនិយាយរឿងទីតាំងមានសក្តានុពលគេមកវាយយើងយើងត្រូវមានសក្តានុពលជាងអញ្ចឹងឯងអញ្ចឹងពញាពេលទប់ទប់ទប់ទប់ទៅ បានទាញចូលសឹមសឹមទៅក្នុងខេត្តត្រជាក់ហ្នឹងហើយហើយរថយន្តក៏ដោយរថក្រោះក៏ដោយសម័យមុន មានតន់អាលេងធុងទឹកណាតែគុណធុងទឹកអត់ទាន់មានថ្នាំខៀវខៀវនឹងចាស់ទប់ការពារកុំឲ្យទឹកកកទេធុងទឹករបស់ម៉ាស៊ីនណាម៉ាស៊ីនឡានម៉ាស៊ីនរថក្រោះនោះអត់ទាន់មានថ្នាំ សម្រាប់ការពារកុំឲ្យកកទេឥឡូវធុងទឹកឡានឥឡូវ ទោះបីកកកម្រិតណាក៏វាអត់កកដែរទឹកឡានណាចឹងដល់ពេលប្រទេសទៅទឹកនឹងចូលធម្មតាប៉ុន្តែសម័យនោះមានណាទឹកឡានកកទាំងអស់ទៅរួចទឹកជំនួយធ្វើឲ្យត្រជាក់ម៉ាស៊ីនហ្នឹងវាកកទាំងអស់អឺដល់ប្រឆេះទៅអាប្រឆេះចាប់ដើមឡើង អាចចង្ហាលទឹកចង្ហាលអីនោះវាដាច់ខ្ទេចខ្ទីអស់ម៉ាស៊ីននោះវាខូចអស់ទៅ បានកងទ័ពអាល្លឺម៉ង់នោះធ្លាក់ដុនដាបហ្នឹងហើយតអរួចជាប់ផុងហ្នឹងទៅខែតិចហ្នឹងណាពីគុណមើលសក្តានុពលកាលអាល្លឺម៉ង់ទៅវាយមានអំណាចមាន ខ្លាំងមកពីយើងទីតាំងរបស់យើងហើយដល់ទៅវាយយូក្រែនមានណាវាទៅជាប់គាត់នោះដែរមកពីយើងធ្វើតាណាផ្លូវឆ្ងាយយើងទៅទៅវាយគេ មានបានន័យថាកងទ័ពនឹងទៅគេឲ្យប្រកែគ្រប់តពេលអត់ទេតែគេមកយើង មានសមត្ថភាព ទៅ ថាទីតាំងរបស់យើងត្រៀមទុកមុនយើងឈ្នះទី1យើងឈ្នះមិនបាច់មិនបាច់មិនបាច់ធ្វើដំណើរនឹងមួយបាត់ហើយហឹមបាទហើយដល់ដល់ភ្លេចគិតគាត់ទៅធ្លាប់ខ្លួនធ្លាប់តែជាអ្នកកំតិច មហាអំណាចឆ្លៀនពៀនអ៊ីតាលីបានហើយប្រើអំណាចគ្រប់តកន្លែងអញ្ចឹងវាយគេឯងពេលតែគេពេលដែលអ្នកញាក់ញាក់ដូចថាអ្នកខ្លះខ្សោយហើយមានស្មារតីទន់ខ្សោយមិនរឹងមាំអញ្ចឹងទៅវិញ្ញាអីប៉ុន្តែប្រទេសប្រវត្តិយូក្រែនគេស្គាល់រុស្ស៊ីនឹងដូចដូចស្គាល់បាតដៃគេអញ្ចឹងហ៎រយគេមានខ្លាចអី វាដូចតែយើងអញ្ចឹងយើងស្គាល់យួនដូចស្គាល់បាតដៃអញ្ចឹងម្ល៉េះហើយយើងអត់ញើតយួនទេព្រោះរបៀបរបបយួនអារបៀបខលខូចរបស់យួនអារបៀបក្បត់គ្នារបៀបស្មោកគ្រោកអីក៏យើងស្គាល់ទាំងអស់អំពីយើងនៅជាមួយយួនហ្នឹងវាថ្នាក់ហើយហើយយួនអញ្ជើញហើយយួនដបងនោះមិនខុសគ្នាប្រហែលទេឥឡូវណា យើងស្គាល់ទាំងខាងជើងនឹងថែមទៀតមិនស្គាល់តែខាងត្បូងទេឥឡូវយើងដឹងហើយយើងដឹងថាកំណត់ខាងជើងនេះយ៉ាងម៉េចកំណត់ខាងត្បូងនេះយ៉ាងម៉េចអាកដាលនឹងយ៉ាងម៉េចយើងដឹងទាំងអស់ដូចណានិយាយឡើងវិញខាងប្រទេសកម្ពុជាចង់ដឹងរឿងយួនសួរខ្មែរក្រមមកចាំបាច់សួរអ្នកណាឆ្ងាយទេហើយខ្មែរក្រមមិនមែនមនុស្សថោកថយ មិនមែនមនុស្សអន់ថយដោយប្រទេសកម្ពុជា ប្រជាពលរដ្ឋកម្ពុជាមួយចំនួនស្មានទេ ដូចមន្ត្រីរាជការមួយចំនួនស្មានទេកុំច្រឡំឲ្យសោះអូ ខ្មែរក្រមយល់ច្បាស់ហើហើយសម័យណា ដែលមិនមានខ្មែរក្រមចូលមកមកតស៊ូចូលមកជួយធ្វើការ នៅក្នុងប្រទេសកម្ពុជា មានជានិច្ចគ្រប់សម័យកាលទាំងអស់រួមទាំងសម័យកាលដែលដែលធ្ងន់ធ្ងរបំផុតគឺសម័យកាលប៉ុលពតហ្នឹងសម័យកាលយ៉ាប់ជាងគេនោះក៏នៅគ្មានខ្មែរក្រមមកចូលរួមដែរ ហើយតើស្មារតីស្នេហាជាតិរបស់ខ្មែរក្រមនឹងមានកម្រិតណានោះស្រាប់បើយល់តែហ្នឹងសុំមេត្តាយល់ត្រង់ហ្នឹងខ្ញុំក៏ណាអាត្មារំលឹកដែលដែលរំលឹកខៃរំលឹកទៀតរឿងអស់ហ្នឹងសុំមេត្តាសិក្សាអំពីខ្មែរក្រមនឹងឲ្យមែនទេកុំមើលស្រាលថាខ្មែរក្រមចេះខ្មែរក្រមចោះមិនសូវស្រឡាញ់ជាតិគឺជារឿងខុសឆ្គងមួយធំណាស់ធំណាស់ ខ្មែរក្រមនៅតស៊ូចំហររបស់ខ្លួនមកទល់សពថ្ងៃនេះដែលគេប្រកាសថា ដែលយួនប្រកាសថាខ្មែរក្រមជាងមួយលានហ្នឹងក៏កាន់តែអស្ចារ្យទៀតជាងមួយលានហើយតស៊ូជាមួយនឹងឯងបានប៉ុណ្ណឹងប៉ុន្មានប៉ុណ្ណឹងទេបងប្អូនកុំយល់ច្រឡំមិនមែន7លាន មិនមែន8លាន មិនមែន10លានលើសនឹងច្រើនជាងនេះវាបំបត្តិយើងគ្រាន់តែនិយាយស្ដាប់លោកនេះថាញ់តឹងនិយាយពីម្សិលដឹងទេ អ្នកដែលមានរៀនទេវតាមានសត្រាស្លឹករឹតធរអាដាក់នៅ ក្នុង ទីអាសនៈរបស់ជដូនចតាគេប៉ុន្តែគេអត់ចេះនិយាយគេគ្រាន់តែដឹងថាឪពុកគេផ្ដាំឲ្យថែអាហ្នឹងហើយវាសំខាន់ប៉ុណ្ណាទៅនិយាយភាសាយួនប៉ិនប្រាប់អ្នកសម្ភាសថាឪពុកគេ ផ្ដាំឲ្យថែអាហ្នឹងបានន័យថាឈាមវានៅមានឈាមស្នេហាជាតិជាប់ហ្នឹង ហើយយើងត្រូវការតែបញ្យល់ទេតាបាទបើមាន ខ្មែរក្រមដែលមិនចេះខ្មែរហើយចេះតែយួនក៏កាន់តែពិសេសទៀតហើយខ្មែរក្រមមានរបៀបហ្នឹងមានច្រើនអញ្ចឹងមានគ្រប់វិធី អ្នកកម្ពុជា ដើម្បីទប់ទល់ការឈ្លានពានរបស់រដ្ឋវៀតណាមមករំខាននៅព្រំដែនឬមួយទប់ទល់កុំឲ្យសេចក្តីប្រហើនរបស់ រដ្ឋវៀតណាមនឹងមកលើកម្ពុជាបាន ជួយថែទាំកម្ពុជាក្រោមជួយឧបត្ថម្ភទៅដល់សហព័ន្ធខ្មែរកម្ពុជាក្រោមនៅឯកប្រទេសដើម្បីមានកម្លាំងតស៊ូជាមួយរដ្ឋវៀតណាមនោះប្រជាណាចក្រកម្ពុជានឹងកាន់តែមានកម្លាំងកាន់តែខ្លាំងទៅខ្លាំងទៅហើយស្ថិរភាពនយោបាយនឹងរឹងមាំខ្ញុំកណាទូដោយចំតែម្ដងហឹមអូខេ តឹងវាអីថែមតឹងដាក់សម្លេងសិទ្ធិមនុស្សអន្តរជាតិនេះគឺជាសិទ្ធិមួយ សម្រាប់ឲ្យយើងទាំងអស់គ្នាហ្នឹងយល់ដឹងហើយទី1ទី2ទៀតគេបាន តម្រូវទៅតាម សាសជាតិនីមួយនីមួយហ្នឹងក៏គេមានអ្នកច្បាប់ពិភពលោកហ្នឹង តែងតែស្រាវជ្រាវហ្នឹងឲ្យឲ្យ ឲ្យដឹងថាតើមនុស្សម្នាក់ម្នាក់មនុស្សមួយក្រុមមួយក្រុមមនុស្សមួយសញ្ជាតិសញ្ជាតិមនុស្សមួយជនជាតិជនជាតិហ្នឹងតើមានការរស់នៅខុសគ្នាដោយវិធីណាការរស់នៅហ្នឹងដោយមានការត្រួតត្រាទៅលើមនុស្សទាំងអស់ហ្នឹងមានក្រុមណាខ្លះត្រួតត្រាដូច្នេះទៅសិទ្ធិទាំងអស់ហ្នឹងយកមកមក reflection យកមកប្រតិកម្មជាមួយនឹងអាអាបុគ្គលមួយចំនួនសាសជាតិមួយចំនួនដែលតែងតែមានគំនិតដូចរុស្ស៊ីឈ្លានពានយូក្រែនអញ្ចឹងហើយចោទថា យូក្រែនហ្នឹងនឹងបង្កសង្គ្រាមទៅដល់ប្រទេសរុស្ស៊ីអីជាដើមហ្នឹងជាច្បាប់ទាំងអស់ហ្នឹងគឺចែងមកសម្រាប់ការពារដល់បុគ្គលទាំងអស់ហ្នឹងដែលបុគ្គលអឺឃ្លានសង្គ្រាមទាំងអស់នឹងជាដើមហ្នឹងអញ្ចឹងទេដោយវៀតណាមសប្តាហ៍នេះបើសិនតែខ្មែរក្រមយល់ដឹងអំពីច្បាប់នឹងពិតប្រកបវិញអឺខ្មែរក្រមអាចទៀមទានអ្វីមួយដែលដែលជាសិទ្ធិរបស់ខ្លួនហ្នឹងទៅតាម ច្បាប់ស្តង់ដារអន្តរជាតិដែលយើងកំពុងតែលើកឡើងយកមកនិយាយនៅពេលនេះ ហើយវៀតណាមរដ្ឋាភិបាលយួនសប្តាហ៍ត្រូវទទួលសល់ចឹងហ្មងបើសិនតែយើងមិនទេយើងមិនធ្វើយើងមិនមិនចង់អភិវឌ្ឍខ្លួនយើងឲ្យយល់ដឹងអំពីច្បាប់អស់ទាំងហ្នឹងទេយើងនៅតែស្ថិតនៅក្រោមអាណានិគមស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេជានិច្ចចឹងមកអំពីម៉េចមកអំពីសាសជាតិមួយដែលគេមកត្រួតមកត្រួតត្រានៅលើយើងហើយហើយគេមិនដែលមានអាសាសជាតិនឹងហើយមកបញ្យល់យើងឲ្យយល់នៅអំពីច្បាប់ដើម្បីប្រឆាំងគេវិញទេវាអត់មាន វាមិនដែលមានប្រទេសណាមួយអឺមកត្រួតត្រាលើគេហើយបញ្យលមនុស្សអស់ទាំងហ្នឹងឲ្យយល់អំពីច្បាប់ហ្នឹងដើម្បីប្រឆាំងមានតែប្រទេសអង់គ្លេសមួយគាត់ទេដែលត្រួតត្រាជាង90ឆ្នាំចូលដល់100ឆ្នាំនៅប្រទេសចិនដែលកោះហុងកុងហ្នឹងធ្វើឲ្យជនជាតិហុងកុងហ្នឹងអត់ចង់ដកខ្លួនចេញពីអង់គ្លេសហ្នឹងទេឃើញទេនោះហើយដែលជាប្រទេសមួយដែលយកសិទ្ធិមនុស្សទៅប្រើហ្នឹង ថ្មីត្បិតតែគេទៅត្រួតត្រានៅហុងកុងនឹង99ឆ្នាំទៅដល់100ឆ្នាំមែនក៏ប៉ុន្តែអង់គ្លេសមិនដែលត្រួតត្រាប្រើហឹង្សាទៅលើសាសជាតិដើម សាសជាតិកំណើតជាតិគេនៅទីនោះដូចជាប្រទេសយួនយួនដែលមកឈ្លានពានទឹកដីគេហើយមកគៀបសង្កត់លើប្រជាជនហើយថែមទាំងចង់បល័យពូជសាសរបស់គេនឹងឲ្យឲ្យផាត់អាជីវិតនឹងរស់នៅក្នុងពិភពផែនដីនឹងទៀតនោះចំណុចនឹងហើយដែលខ្មែរក្រមគួរតែពិចារណាឲ្យច្បាស់លាស់ណាមានប្រទេសមួយចំនួនទៀត គេចង់ជួយយើងណាគេដឹងថាយើងកំពុងស្ថិតនៅក្រោមអឺសាសជាតិមួយដ៏អមនុស្សធម៌ជាងគេបំផុតក៏ប៉ុន្តែយើងអត់មានសម្លេងមកអំពីយើងអត់តន់យល់អាច្បាប់ទាំងអស់នឹងទេទេបើសិនហុងកុងនឹងឈួរដោយប្រទេសវៀតណាមសប្តាហ៍នេះហុងកុងមិនទុកឲ្យអង់គ្លេសត្រួតត្រាខ្លួនដល់99ឆ្នាំទេហុងកុងច្បាស់ជាមានវិធីដោះស្រាយបញ្ហាហ្នឹងเตรียมតែឲ្យអង់គ្លេសដកជីងតាំងពីយូរនោះក៏ប៉ុន្តែហេតុអី មកពីហុងកុងហ្នឹងដឹងថាអង់គ្លេសគាត់យកច្បាប់អន្តរជាតិជាសិទ្ធិជនជាតិដើមជាសិទ្ធិមនុស្សអន្តរជាតិហ្នឹងយកមកប្រើហើយត្បិតតែកាត់គៀបកាត់ជាជាជាជាប្រទេសមួយលើកមកដាក់ជាអាណានិគមនៅលើហុងកុងមែនក៏ប៉ុន្តែប្រទេសហ្នឹងគាត់យកសិទ្ធិមនុស្សមកប្រើឲ្យគ្រប់លក្ខណៈជាស្តង់ដារអន្តរជាតិអញ្ចឹងទេធ្វើយូរទៅយូរទៅយូរទៅមនុស្សអស់ទាំងហ្នឹងវាស្រឡាញ់រាប់អាន អង់គ្លេសចង់ច្រើនទៀងអាប្រទេសចិនហ្នឹងជាង ជាងជាងជាងសាសជាតិរបស់ខ្លួនទៀតឃើញទេអញ្ចឹងយើងគិតថាជួននេះទៀតសោតបើធ្វើយ៉ាងណាយកច្បាប់ទាំងពីរផ្នែកហ្នឹងយកមកហើយប្រកួតប្រគងសម្អាតសម្អាងជួយគាំពារឲ្យខ្មែរក្រមហ្នឹងបានសិទ្ធិគ្រប់គ្រាន់ក្នុងការរស់នៅឲ្យស្មើភាពស្មើគ្នាដូចហុងកុងនិងអង់គ្លេសដែរជឿជាក់ថាខ្មែរក្រមអត់ចង់ឲ្យយួនដកអាណានិគមជីងទេ សឹងតែចង់ធ្វើជាមិត្តភក្តិដ៏ល្អជាមួយនឹងយួនទៀតឲ្យតែយួនហ្នឹងចេះយកអាច្បាប់ដូចហុងកុងហ្នឹងបានមកពីអង់គ្លេសហ្នឹងគឺថាមនុស្សជាតិរបស់ហុងកុងមានចំណេះដឹងប៉ុណ្ណាយើងមើលមើលអានោះវាវាវាជាការងារមួយសិទ្ធិមនុស្សអន្តរជាតិគេចង់បានអាហ្នឹងគេគេបង្កើតច្បាប់ហ្នឹងជីងមកគេចង់ឲ្យមនុស្សនៅក្នុងសកលលោកហ្នឹងមានការរាប់អានគ្នាអញ្ចឹងមានការរស់រានមានជីវិតជាមួយគ្នាឲ្យមានភាពស្មើ ស្មារភាពគ្នាហើយមានការរស់នៅដោយសុខសន្តិភាពជាមួយគ្នារអុករអឿនជាមួយគ្នាអាកិច្ចការងារអស់តំណែងកើតឡើងបានវាអាស្រ័យទៅលើអាទង្វើរបស់បុគ្គលមួយដែលកាន់អំណាចនឹងឯងយកធ្វើប៉ុន្តែអាការងារដែលអ្នកកាន់អំណាចទៅវាមិនធ្វើតែតែយើងនៅក្រោមអំណាចទាំងអស់ហ្នឹងជារៀងរហូតឬមិនមានតែយើងស្វែងរកនៅអាចំណុចមួយ ដែលគាំពៀដោយអង្គការសហជីវជាតិនឹងទេដែលយើងអាចដោះស្រាយបញ្ហាហ្នឹងអាចជះអត្តពលទៅលើអាការគ្រប់គ្រងមកលើយើងបានកាលណាខ្ញុំតែងតែនិយាយថាកាលណាអត្តពលយើងនឹងមានមានខ្លាំងឡើងដូចជា level ទឹកនៅលើអញ្ចឹងណាយើងទឹកខ្ពស់ជាងគេយើងគង់តែហូរទៅលើគេទេអញ្ចឹងហើយអាចចំណេះដឹងយើងកាន់តែចេះកើនឡើងអាចអាអ្នកដែលត្រួតត្រាមកលើយើងនឹងកាន់តែអោយថយចុះហើយ ហ្នឹងជាចំណុចខ្ញុំចង់ឲ្យប្រជាប្រដ្ឋខ្មែរក្រមយើងក៏ដូចជាយុវជនខ្មែរក្រមយើងយកចិត្តទុកដាក់ឲ្យមែនទែនក្នុងពេលដែលគេមិនបង្រៀនយើងហើយយើងមានសាសជាតិរបស់ខ្លួនឯងយើងខំប្រឹងប្រែងដើម្បីបញ្យល់ឲ្យយើងយល់អានោះហើយជាការងារយើងគួរតែចូលរួមចំណែកទាំងអស់គ្នាដើម្បីបង្កើតនៅសេចក្តីយល់ដឹងហើយជាអត្តពលទៅអ្វីដែលយើងមិនចង់បាននៅវិញក្រាចូលរួមយ៉ាងខ្លីអូខេ អរគុណណាស់ខ្ញុំកណាចូលបន្ថែមជាមួយលោកនេះថាញ់តាំងបន្តិចមិញគាត់មានប្រសាសន៍ពីរឿងថាយើងពិបាករកមែនតើសេចក្តីប្រកាសជាសកល Universal Declaration of Human Rights នឹងក៏ដោយទាំងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមនឹងក៏ដោយបុគ្គលិករបស់ UN បុគ្គលិករបស់អង្គការសហជីវជាតិនៅប្រទេសកម្ពុជា ដោយទទួលការសូមស្នើអំពីប្រជាណាចក្រកម្ពុជា ដើម្បីស្នើឲ្យអង្គការសហជីវជាតិនឹងបកប្រែជាភាសាខ្មែរអញ្ចឹងអង្គការសហជីវជាតិដែលមានការិយាល័យនៅរាជធានីភ្នំពេញហ្នឹងគេរៀបចំបុគ្គលិកហ្នឹងជាខ្មែរគឺបកប្រែដោយមន្ត្រីរបស់អង្គការសហជីវជាតិ នៅការិយាល័យនៃរាជធានីភ្នំពេញនឹងជា ភាសាខ្មែរហើយយើងកម្ពុជាក្រោមខ្មែរកម្ពុជាក្រោមយើង ជាខ្មែរក្រោមយើងមានសិទ្ធយកឯកសារហ្នឹងអំពី page របស់អង្គការសហប្រជាជាតិអំពី website របស់អង្គការសហប្រជាជាតិដែលមានសរសេរជាភាសាខ្មែរពីព្រោះភាសាខ្មែរនេះ ក្រៅអំពីមន្ត្រីអង្គការសហប្រជាជាតិគ្មានអ្នកណា មានសិទ្ធិប្រែទេមកពីរដ្ឋហ្នឹងរដ្ឋកម្ពុជាហ្នឹងប្រទេសកម្ពុជាហ្នឹងស្នើអង្គការសហប្រជាជាតិឲ្យបោះប្រែឲ្យអញ្ចឹងហើយយើងគោរពច្បាប់យើងគោរពនៅកតិកាសញ្ញា យើងគោរពនៅអនុសញ្ញាហើយយើងទទួលស្គាល់នៅសេចក្តីប្រកាសទាំងពីរហ្នឹងព្រះមហាក្សត្រក៏ដោយ ដោយព្រះរាជអង្គការរបស់កូណានរមសេហមនីកាលដែលព្រះអង្គប្រកាសយាងសោយរាជហ្នឹងព្រះអង្គប្រកាសគោរពមុនគេ គឺប្រកាសគោរពហ្នឹងហឹមណានៅក្នុងព្រះរាជអង្គការសុរសីហនាតរបស់ព្រះអង្គថ្ងៃយាងសោយរាជហ្នឹងព្រះអង្គផ្ដើមចេញមកគឺថា បានថ្លែងអំពីការគោរពនៅសេចក្តីប្រកាសជាសកល ស្ដីអំពីសិទ្ធិមនុស្សហ្នឹងហ្មងក្នុងព្រះរាជអង្គការរបស់ព្រះអង្គខ្ញុំកណាកាលនោះនៅធ្វើជារងពុំ ជាអ្នកបោះពុំនៅ ព្រះរាជអង្គការរបស់ព្រះអង្គដោយផ្ទាល់បោះពុំថ្វាយព្រះបរមរាជវាំងគ្រឿងនោះហើយកណាឃើញច្បាស់មកថាអូគូណានរោត្តមសីហមុនីព្រះអង្គប្រកាសនៅក្នុងស្ដីថ្លែងការណ៍ហ្នឹងគឺថា ប្រកាសគោរពច្បាប់នឹងដោយមកចត់គោរពនៅសេចក្តីប្រកាសរបស់អង្គការសហជីវជាតិនឹងដោយមកចត់អញ្ចឹងយើងជា ខ្មែរក្រោមយើងមានសិទ្ធិយកនឹងទៅប្រើប្រាស់យើងមានសិទ្ធិយើងមិនចាំបាច់បកប្រែទៀតទេមកអំពីនោះជាភាសារបស់យើងស្រាប់ហើយមិនមែនយើងបកប្រែទេកុំឲ្យរដ្ឋវៀតណាមបន្ទោសយើងកុំឲ្យមន្ត្រីរាជការនឹងឥឡូវផ្ដាំថ្ងៃនេះផ្ដាំ ផ្ដាំទៅមន្ត្រីរាជការកម្មាភិបាលខ្មែរក៏ដោយយួនក៏ដោយ បើឃើញខ្មែរក្រោមអានសេចក្តីប្រកាសសកលនេះក៏ដោយសេចក្តីប្រកាសស្ដីអំពីសិទ្ធិជនជាតិដើមនោះក៏ដោយ មិនមែនខ្មែរក្រមបកប្រែឡើយ នេះគឺជាការបកប្រែរបស់មន្ត្រីអង្គការសហប្រជាជាតិនៅព្រះរាជាណាចក្រកម្ពុជាគណៈសម្បកាសអញ្ចឹងហឹម ខ្ញុំប្រមាបានដឹងយ៉ាងច្បាស់ពីព្រោះយើងបានធ្វើការជាមួយមន្ត្រីអង្គការសហជីវជាតិនៅព្រះរាជាណាចក្រកម្ពុជា មាន ការិយាល័យរបស់អង្គការសហជីវជាតិនៅឯរាជធានីភ្នំពេញគេធ្វើការបកប្រែដោយផ្ទាល់ហើយគេទទួលស្គាល់ដោយអង្គការសហជីវជាតិគេទទួលស្គាល់ដោយអង្គការសហជីវជាតិអង្គការសហជីវជាតិទទួលស្គាល់នៅស្នាដៃបកប្រែរបស់គេ មានខ្មែរក្របបកប្រែ មិនមែនប្រជាប្រដ្ឋធម្មតាទេ គឺជាបុគ្គលិករបស់អង្គការសហប្រជាជាតិជាអ្នកបកប្រែជាភាសាខ្មែរសូមជ្រាបកន្លែងហ្នឹងហើយឲ្យច្បាស់លាស់យុវជនយើងត្រូវប៉ាប់គេច្បាស់លាស់នេះ គឺជាការបកប្រែរបស់មន្ត្រីនៃអង្គការសហប្រជាជាតិនៅរាជធានីភ្នំពេញហើយពួកខ្ញុំជាអ្នកប្រើប្រាស់ភាសាខ្មែរយើងយកភាសាខ្មែរមកប្រើប្រាស់មានមានបន្ថែមប៉ុណ្ណឹងជូនជាមួយលោកលេខទេ អូខេហ្នឹងហើយអរគុណច្រើនយើងពិភាក្សាតែ1ម៉ោងទេឥឡូវដល់ម៉ោងហើយអរគុណច្រើនកម្មវិធីរបស់យើងអឺបាទយើងនឹងពិភាក្សាមានកិច្ចការច្រើនដែរណាអរគុណណាអូខេណែអរគុណដល់ប្រិយមិត្តដែរបងតាំងនិយាយថែមហ៎ ខ្ញុំកណាចុងក្រោយគ្រាន់តែសូមផ្ញើទៅដល់យុវជនទាំងអស់ដែលធ្លាប់បានទទួលយកនៅឯកសារទាំងឡាយមកអានមកចែកគ្នាហ្នឹងគឺថាយើងកុំឲ្យភ័យព្រួយអំពីកិច្ចការងារមួយចំនួនដែលយើងជាអ្នកធ្វើហើយត្រូវបានរដ្ឋអំណាចយួនហ្នឹងយកចាប់យើងទៅសួរចម្លើយអីអីគ្រាន់តែឆ្លើយតាមតែគុណវិរិយធម៌មូលហ្នឹងទៅបានហើយកិច្ចការងារអស់ទាំងហ្នឹងវាជាកិច្ចការងារ របស់អង្គការសហជីវជាតិជាអ្នកធ្វើទាំងអស់មិនមែនយើងជាអ្នកធ្វើទេនឹងជាចំណុចទី1ចំណុចទី2ទៀតអឺអានេះជាសេចក្តីប្រកាសរបស់អង្គការសហជីវជាតិគេចេញមកជាសកលបាត់ទៅហើយនៅលើបណ្ដាញសង្គមនានាហ្នឹងវាសឹងតែមានគ្រប់ទាំងអស់ហ្នឹងហេតុអីបានយួនចាំបាច់ទៅសួរយើងព្រោះយើងកប់ពីមកពីអ៊ីនធឺណិតប្រព័ន្ធអ៊ីនធឺណិតវាជាការងារកប់ពីដោយស្របច្បាប់យកនៅទាំងអស់អត់មានកន្លែងអីនៅកន្លែងណាមកបកាមកមេត្រាណាទេអញ្ចឹងទេឲ្យយើងឲ្យយើងជ្រាបថា អាស្តង់ដាហ្នឹងវាមានរួចស្រេចពីអង្គការសហជីវជាតិមកហើយយើងកំបាច់ភ័យព្រួយអ្វីទេ សំខាន់ឲ្យយើងយកទៅសិក្សាហើយអនុវត្តទៅតាមអ្វីដែលមានចែងនៅក្នុងហ្នឹងទៅបានហើយកណាអូខេអរគុណច្រើនអឺសូមប្រកាសជាទូទៅថាផេកយើងនឹងយើង មានឃើញឡូតអា star ណាសូមឡូតអា star គេហៅផ្កាយ អាចចុចហ្នឹងទៅអាចជួយឧបត្ថម្ភដល់ page ហ្នឹងបាននឹងលុយវាលោតឡើងណាចឹងសូមអរគុណបើញាតិញោមចង់ឧបត្ថម្ភដល់ page សូមមេត្តាចុច Sky ទៅចុចចុច Sky ទៅយើងបានក៏ពៀវនាវញោមញាតិទាំងអស់ដើម្បីឲ្យ page ហ្នឹងពិពណ៌បែបគុណក៏ត្រូវការបន្ថែមដូចលោកតែងតែបាត់នៅរូបភាពអីម្ដងម្កាលអញ្ចឹងគឺថាយើងត្រូវការយើងត្រូវការ ណាអាប់ដេតយើងត្រូវការសម្ភារៈសម្ភារៈថ្មីអឺដើម្បីបន្ថែមនៅលបឿននៅការប្រើប្រាស់នោះឲ្យបានកាន់តែមានប្រសិទ្ធភាពហើយព្រះអង្គក៏កំពុង តែស្ថិតនៅក្នុងដំណាក់កាលមួយកសាងវត្តអារាមកំពុងតែមមាញឹកញាប់ដៃញាប់ជើងឃើញរវល់អញ្ចឹងជួយអំពាវនាវដែរញោមញាតគ្រប់កន្លែង បើមានសេចក្តីជ្រះថ្លាឧបត្ថម្ភទៅតាម page ព្រះអង្គទៅព្រះអង្គក៏មាន account ដែរនៅ ក្នុង YouTube ហ្នឹងគឺថាជួយឧបត្ថម្ភ page ហ្នឹងក៏ទៅព្រះអង្គនឹងបានទទួលហើយយកទៅបំរើការផ្សព្វផ្សាយជាប្រយោជន៍របស់ខ្មែរក្រមខ្ញុំកណាសូមគ្រប់គ្រងហើយនឹងជួយ អំពាវនាវបន្ថែមសូមអរគុណអរគុណចា៎ទៅទីណាក៏បានដែរឲ្យតែមានការយល់ឃើញថា ជឿជាក់នៅក្នុងគេហទំព័រនេះជឿជាក់នៅ ក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ KKCC ហើយ KKCC ខ្ញុំប្រគល់ណា ចូលរួមជាមួយនឹងគឺថាមានសក្តីពេញចិត្តទាំងគណៈកម្មការទាំងព្រះអង្គគឺថាខំប្រឹងដុតដៃដុតជើង ដើម្បីផលប្រយោជន៍ជាតិរបស់យើង ផលប្រយោជន៍ជាតិយើងជាប្រសង់មិន អាចឃ្លាតពីវប្បធម៌គេមកដករបស់ជាតិខ្មែរក្របានទេ សង្ឃខ្មែរក្រមប្រសង្ឃកម្ពុជាក៏ដោយគឺជាប្រវត្តិសាស្ត្រអ្នកដែលតស៊ូគឺថាអក្សរសាស្ត្រយើងនឹង គ្រប់តពេលអញ្ចឹងឲ្យតែមានពេលឧបសគ្គមានគ្រោះថ្នាក់ធំនឹងត្រូវគេដេញចាប់គេដេញបំបត្តិនឹងរត់ទៅជ្រកក្នុងវត្តនឹងហើយទៅរស់នៅក្នុងវត្តនឹងពួននៅក្នុងវត្តនឹងសង្ងំផ្ទឹកផ្ទឹកផ្ទឹកផ្ទឹកនៅក្នុងរស់ជាមួយបាយបាតនឹង រហូតទៅដល់ស្រុកទេសួលបួលនឹងចេញពីពីវត្តនឹងមករាយប៉ាយជុំវិញសាលារៀនទូទៅពេញទូទាំងប្រទេសអញ្ចឹងនៅកម្ពុជាក៏អញ្ចឹងឲ្យតែមានអាសន្នឲ្យតែយួនដេញចាប់បំផិត20ខ្លាំងនឹងរត់ទៅចូលជ្រកនៅក្នុងវត្តនឹងទទួល ទានបាយបាតនឹងជាមួយលោកសង្ឃនឹងហើយហើយបើលោកសង្ឃមិនថែទាំនឹងគ្មានទេមិនសល់ទេនៅកម្ពុជាក៏ដោយស្បែកប្រាំងមានទាហាននៅក្រៅដែរបាន រៀនតែក្នុងវត្តទេតាហើយបើគ្មានវត្តតែឥឡូវខ្ញុំកណាឃើញអ្នកខ្លះមកពើងទ្រូងដាក់វត្តហ្នឹងពើងទ្រូងដាក់សង្ឃហ្នឹងបើគ្មានលោកសង្ឃទេអក្សរសាស្ត្រគ្មានសង្ឃទេសម័យប្រាំងអ្នកណាបានរៀនអក្សរខ្មែរក្នុងក្រៅអត់ផងហ្នឹងនៅកម្ពុជាហ្នឹងក៏ដែរហើយនៅកម្ពុជាក្រោមនោះកាន់ដល់ណាស់ទៅទៀតហើយ អញ្ចឹងសូមមេត្តាកំពើងទ្រូងដាក់លោកសង្ឃខ្លាំងពេកព្រោះលោកសង្ឃនឹងថែទាំបត្រ័យបៃដកផងថែទាំអក្សរសាស្ត្រផងគេមរតកសពបែបយ៉ាងឲ្យតែមានអាសន្នធំយកទៅផ្ញើលោកទាំងអស់ហ្នឹងអត់មានកន្លែងណាផ្ញើទេខ្មែរអើមិនតែកម្ពុជាក្រមទេកម្ពុជានឹងក៏ដែរសម័យប្រាំងនឹងអស់លោកទៅធ្វើអីបាទអស់លោកដែលប្រកែពើងទ្រូងដល់លោកសង្ឃណាហ្នឹង ទៅរៀនក្នុងក្រៅបានដែរបើលោកសង្ឃមិនខំប្រឹងថែអក្សរថែទាំអក្សរសាស្ត្រហ្នឹងណាគ្មានភាសានិយាយទេជំរាបអស់លោកច្បាស់ហ្នឹងឥឡូវអូមានអ្នកខ្លះពើងទ្រូងដាក់លោកសង្ឃអស់មើងងាយចេះមើងងាយចុះវាសង្គមណាក៏មានមនុស្សខូចចឹងដែរមានលោកសង្ឃខ្លះខលខូចចឹងប៉ុន្តែកំប៉ាតគេថាភាសាមួយគេនិយាយលេងឆ្លើយថាខឹងអ្នកណាបាញ់អ្នកហ្នឹងទៅ កំលេចបោកក្បែកតើបោកក្បែកវាខ្ទាតបំបែងត្រូវគេឯងហឹមមកលេងខឹងលោកមួយអង្គនោះបោកក្បែកមកវត្តហ្នឹងហើយវាខ្ទាតបំបែងពេញលោកមកវត្តហ្នឹងហើយយើងឲ្យវាយល់ផងរឿងអស់ចឹងចឹងហេកណាក៏កណានិយាយក្តៅក្តៅថាចំណាស់នេះហើយអត់មានទ្រាំទេវាទៅតែបើកកាយខ្លះជំរាបគ្នាយើងឲ្យយល់ កុំអោយចេះតែនិយាយវាអត់មានការគិតទេណាហើយអានិយាយគ្មានការគិតនឹងវាពិបាកអ្នកខ្លះពិបាកទទួលពីព្រោះតិចរបស់យើងនឹងវាត្រូវការទុនភ្លន់ត្រូវការភាពច្បាស់លាស់ហេតុផលត្រឹមត្រូវណាសូមឲ្យយល់ប៉ុណ្ណឹងឆ្លៀតបន្ថែមប៉ុណ្ណឹងឲ្យបញ្ចូលខ្លះខ្លះមកអំពី ខ្ញុំគ្រូណាមួយថ្ងៃក៏កាន់តែចាស់ណាស់ហើយណាអរគុណទេបងអូខេអរគុណច្រើន ហ្នឹងហើយវេទិការបស់យើងក៏សូមសន្មតចប់តែប៉ុណ្ណេះតែមុននឹងបញ្ចប់សូមអរគុណដល់មកគុណចាស់ហើយនិងបងលីថេងតឹងហើយនិងប្រិយមិត្តទាំងអស់បានចូលរួមទស្សនាសូមមេត្តាជួយ subscribe នៅ channel KK CCTV YouTube ផងចូលទៅក្នុង follow ឬក៏ subscribe ឬក៏ like page នឹងផងដើម្បីជាការផ្សព្វផ្សាយព័ត៌មានឲ្យបានដល់យុវជនយកបានគ្រប់គ្រប់គ្នាចឹងសូមអរគុណច្រើនសូមជួបពរជួបទៅនឹងពិតពរទាំងឡាយបុព្វកាអាយុវណ្ណៈសុខៈពលៈប្រាថ្នាអ្វីក៏សូមឲ្យបានសម្រេចជោគជ័យដោយសេចក្តីប្រាថ្នាសូមថ្វាយបង្គំលា សូមចម្រើនពរលាបាទ